សេកសវັດសូមឲ្យខ្មែរនឹងជួយបង្ហាញផ្លូវដល់កណាផងតើការបែងចែកមរតកគួរធ្វើឲ្យហើយមុនស្លាប់ល្អទេ អាចល្អនិងមិនល្អអឺវាអាស្រ័យទៅលើគ្រួសារអាស្រ័យទៅលើស្ថានភាពគ្រួសារដែរគ្រួសារខ្លះ បើកូនកូននឹងស្រឡឹងចង់តបានទ្រព្យសម្បត្តិពីឪពុកម្ដាយពុកម្ដាយនឹងមិនបានបែងចែកមុនវាបញ្ហាដែរនៅពេលដែលគាត់អស់ជីវិតទៅកូនឆ្លោះគ្នាប៉ិនបើកូនចៅខ្លះតែគេអត់ចង់បាន ផងហ្នឹងឲ្យសឹងយកផងហ្នឹងវាមិនទាំងចែកទៅអីផងទុកខ្លួនឯងហ្នឹងទៅអស់ទៅគាត់ថាផ្ដាំផ្ញើទៅលើកូនណាដែលយើងទុកចិត្តដូចឧទាហរណ៍ដូចក្នុងក្រុមគ្រួសារអាត្មាអញ្ចឹង តាំងពីញោមប្រុសនៅញោមស្រីឥឡូវក៏អញ្ចឹងដែរទ្រព្យសម្បត្តិគាត់មានទាំងអស់ហ្នឹងគាត់ប្រគល់ឲ្យអាត្មាទាំងអស់អាលិចហ្នឹងគ្មានទុកតាណាមួយទេទុកឲ្យអាត្មាអ្នកចែកអមែនបានគាត់ប្រគល់ឲ្យអាត្មាហ្នឹងគាត់ដឹងថាអាត្មាគ្មានចង់បានអីទេបើនរណាអ្នកចង់បានក៏គាត់មិនឲ្យពិតចែកដែរហ្នឹងអាត្មាសាកលបងចែកចែកឲ្យបងប្អូន ខ្លះគេអត់យកហ្នឹងដីនៅស្រុកអ៊ីស្រាអែលហ្នឹង ឲ្យខ្លះគេមិនទាំងយល់ផងដូចអញ្ចឹងឃើញទេវាមានស្មានថាវាអត់ពិបាកទេគ្រួសារខ្លះនោះព្រោះវាអត់ចង់បានទៅបញ្ហា បញ្ហារឿងកូនសលឹងមើលតាមរតកអាហ្នឹងចង្រៃមែនទេណាគួរតែឲ្យมันជាត្រូវទាំងអស់ជាងកាលចែកហើយទៅដល់ពេលចែកហើយទៅគេបន់ឲ្យតែម៉ែឪងាប់ងាបានពួកចែកវាមានដំណាក់កាលអញ្ចេះឧទាហរណ៍ថា អឺការចែកខ្លះគាត់ថានេះអានេះអញងាប់ទៅទុកអានេះអញងាប់ទៅទុកអានោះដល់យើងវាងាយងាប់យើងវាងាយស្លាប់អញ្ចឹងកូនបន់ឲ្យតែយើង ស្លាប់អាបានអានោះពូគាត់ថាបើគាត់នៅបើគាត់នៅទ្របនឹងអញមិនបានទេដល់គាត់ស្លាប់បានបានអាហ្នឹងវាអាស្រ័យទៅលើ គ្រូសាខ្លះទៀតគ្រូសាខ្លះទៀតចែកចឹងគេអ គេគ្រាន់បានដឹងហើយគេមិនទៅចង់ឲ្យម៉ែស្លាប់ឪស្លាប់អីទេចឹងថ្មថាយ៉ាងណានោះថាមិនត្រូវទេបើអាចដូចជារឿងចិនមកធ្លាប់មើលហ្នឹងគេធ្វើល្អដែរគេចែកមរតកក៏ប៉ុន្តែ គេ មិនឲ្យកូនដឹងឯងគេទុកចិត្តទៅលើ lawyer ទៅលើផ្លូវច្បាប់អីគេមួយ នៅពេលដែលគាត់ស្លាប់ទៅបានឲ្យ អ្នកច្បាប់ហ្នឹងយកលិខិតហ្នឹង អានតែហ្នឹងកូនអត់ទាស់គ្នាទេហើយគ្រូសាខ្លះឲ្យកូនណាមួយអ្នកចែកកូនហ្នឹងខុសទៀតដូចថ្មនេះថ្មគិតដែរពេលតែញោមបកគលឲ្យអីទាំងអស់ហ្នឹងប៉ុន្តែថ្មគិតគូឲ្យអស់ពលសម្បត្តិក៏វាគ្មានស្អីថ្លៃដែរសម្បត្តិដែលគាត់ឲ្យមកមានតែដីស្រែដីអីខ្លះឲ្យគេមិនយកផងអញ្ចឹងថ្មជាទទួលចាត់ចែងអញ្ចឹងទៅប៉ុន្តែបើសម្បត្តិខ្លះថ្លៃថ្លៃឲ្យកូនណា អ្នកម្នាក់អ្នកចាត់ចែងកូននឹងរួមគ្រោះហើយ ទោះបីមិនចង់បានខ្លួនឯងឲ្យនេះច្រើនជាងនោះច្រើនជាងអានោះមិនអៀងទៀតហងកើតបើសិនជាមាន ច្បាប់ត្រឡប់អីអាចសរសេរទុកជាមួយ lawyer ជាមួយស្អីណាឧទាហរណ៍ចឹងប៉ុន្តែកុំឲ្យស្មាក៏វាមិនដឹងច្បាស់ដែរក្នុងសង្គមខាងក្រៅបើសិនជាអានឹងរក្សាភាពសម្ងាត់បានមិនមានការពុករលួយអីគួរតែធ្វើចឹងដែរវាមិនរងគ្រោះទៅលើកូនណាមួយ យើងឲ្យកូនច្បងណាមួយអ្នកចែកហ្នឹងវាជួនកាលកូនហ្នឹងវាលមោកខ្លួនឯងយកខ្លួនឯងតែអាថ្លៃទៅហើយយើងចែកខ្លួនឯងថា ខ្លួនឯងថាអស់ពីឪទៅអស់ពីម៉ែទៅទ្រព្យសម្បត្តិទាំងអស់ហ្នឹងទុកឲ្យកូនគេបន់ឲ្យតែងាប់គេចង់បានហ្នឹងហើយចឹងអាថាអឺបើអាស្រ័យទៅលើ ស្ថានភាពរាល់ថ្ងៃស្រុកយើងអីហ្នឹងចែកក៏ចែកទៅប៉ុន្តែកុំភ្លេចទុកខ្លួនឯងខ្លះចឹងណាបើដូចស្រុកគេនេះភាកច្រើននិយាយរួមស្រុកគេនេះស្រុក អូស្ត្រាលីទៅតាមស្មាតដឹងភាកច្រើន កូនបរទេសគេមិនសូវសង្ឃឹមរឿងទ្រព្យសម្បត្តិម៉ែឪតែអាយុ6 7 10ហ្នឹងគេរកការងារធ្វើ ខ្លួនគេទៅ ផ្ទះម៉ែឪគេមិនចង់នៅប៉ុន្តែយើងវាទម្លាប់តែទទួលមរតកចឹងហើយប៉ុន្តែកុំភ្លេចតែពេលយើងចាស់ទៅរត់គេមិន ចាំដូចស្រុកនេះទេស្រុកអាកាំងស្រុកអូស្ត្រាលីនេះទេ ទុកខ្លួនឯងខ្លះទៅចែកក៏ចែកទៅប៉ុន្តែកុំភ្លេចទុកសម្រាប់ខ្លួនឯងចាស់ ពីព្រោះអីពីព្រោះធัวមើលងាយធัวលោភលន់របស់កូននឹងវាអាចបាំងអាគុណនឹងវាបាត់អស់លោកតកូនច្រើនតិចប្រចាំគ្នាហ្មងចាំគ្នានៅជាមួយអានុងហើយអានុងអ្នកមើលទៅអង្គទទួលបានច្រើន ជាងគេមកលឺតែញយបានថ្មនិយាយនិយាយគឺចំពោះសង្គមទូទៅដែលឃើញឆ្លោះតែគ្នាអញ្ចឹងឯង ហើយកុំថាមិនអាចក្បត់គ្នាណាកូននឹងម៉ែក៏ដោយម៉ែនឹងកូនក៏ដោយបងប្អូនក៏ដោយកុំគិតថាមិនអាចក្បត់គ្នាណាចិត្តមនុស្សសាហាវគ្មានអ្នកណាទៅយល់សច្ចធម៌ឲ្យយកមកបប្រតិបត្តិបានប្រមាណភាគរយទេក្នុងសង្គមយើងនោះយ៉ាងណាក៏ត្រូវតែប្រយ័ត្នចឹងដែរបងប្អូនក៏ដោយឲ្យខ្ចីឲ្យអីក៏ដោយយល់ល្អធ្វើលិខិតធ្វើអីឲ្យល្អទៅបានវាមិនបែកបងប្អូន មិត្តភ័ក្តិអីក៏ដោយអាត្មាមើលឃើញបែកគ្នាទៅញយបែកគ្នាទៅញយព្រោះតែអាទុកចិត្តហ្នឹងឯងនិយាយសំខាន់ហើយចិត្តនោះវាសំខាន់ហើយប៉ុន្តែបើសំខាន់នៅនឹងចិត្តមែនដូចវិន័យព្រះនោះវាមិនអីអ្នកបួសនៅមួយពុទ្ធនោះមានដល់អីប៉ុន្តែដោយសារគេសិក្សាអស់ហើយថាមនុស្សវាពិបាកទុកចិត្តណាបើគេធ្វើប៉ាសពតគេធ្វើវីសាគេធ្វើលិខិតស្នាមចេញចូលផ្ដិតមេដៃទាំងពីរទាំងបីហ្នឹងដោយសារអី ភាសាគេសិក្សាអស់ហើយថាមនុស្សមិនអាចជឿដោយ ពាក្យសម្ដីបានទេមានតែច្បាប់ទេអាចសង្កត់មនុស្សនឹងបានមានញោមម្នាក់គាត់មកប្តឹងអាត្មាថាកូនគាត់យូរហើយយូរឆ្នាំហើយប្រហែលគេភ្លេចអស់ហើយក៏មិនដឹងដែរនឹងជួយកូនកូនខ្ចីផ្ទះ បើកសាលាបរៀនគួរជាង10ឆ្នាំកូនប្តឹងយកផ្ទះនឹងបដោយឃើញទេ នឹងកូនមកបាច់ទៅរស់អ្នកណាឆ្ងាយចឹងឲ្យអាត្មា ថាគួរឬមិនគួរមិនបាច់ទេអាត្មាពិបាកនិយាយណាមើលសភាពជាក់ស្ដែងនឹងមើលកូនកូនរបស់យើងមើលថាតើជាមនុស្សល្មមមរតកនឹងដែរទេបើអាត្មាវិញហ៎តាំងពីនៅកូនក្មេងដែលសង្ឃឹមចង់បានមរតកម៉ែអត់លីង អត់ហ្មងមិនមែនថាអីមកពីមានបានអត់តាំងពីអត់មកមិនដែលសង្ឃឹមសบายចិត្តម៉ែឲ្យរស់តែប៉ុណ្ណឹងមុនមកបួសអាត្មា ធ្លាប់ទៅកាប់ឆ្ការដីជាមួយគាត់ដីនៅស្រូវប្រាំងរាល់ថ្ងៃនោះទៅកាប់ឆ្ការមួយគាត់អត់ដែលអត់ដែលគិតថាចំណែកអញនៅនឹងអត់ដឹងតែបោះម៉ែបោះឪរហូតចឹង ដែលទៀមទាថានឹងចំណែកអញថ្ងៃក្រោយ ទៅអញត្រូវតែយកអត់អត់មានគំនិតនឹងសោះចេះតែគិតថាដីប៉ុណ្ណឹងបងប្អូនអញច្រើនអញ្ចឹងបើអញមកទៀមទានឹងដែររស់មិនទេចេះគិតចឹងគិតថាធ្វើម៉េចរកផ្លូវដើរខុសពីការទៀមទាអាគីអាករបស់គាត់នឹងអូហើយដីនៅខាងលិចភូមិទៀតសិតតែព្រៃស្គាព្រៃស្បូវអីហ្នឹងហ្នឹងអាត្មាកាប់ឆ្កាពីអ្នកបងប្រុសកាប់ឆ្កាថ្ងៃក្រោយមកហើយ គាត់ទុកចំណែកពីរឲ្យបងមួយចំណែកថ្មមួយចំណែកហ្នឹងហើយដល់ពេលនេះស្បាត់ហោះញោមលក់ទិញម៉ូតូជិះអាហ្នឹងលក់បោះថ្មលក់ទិញម៉ូតូជិះកុំឲ្យបាក់ញោមចាស់ដែរហើយខ្លាញ់បានជិះម៉ូតូថាវាអត់ដែលអត់ដែលសង្ឃឹមកុំថាឡើយថាដីវាមិនសូវមានតម្លៃចង់ដីនឹងមួយលានក៏ដែរឲ្យតែជាថាមរតករបស់គាត់គាត់ខំរហមកឲ្យដេកសង្ឃឹមអាហ្នឹងអត់ ហើយបានអាត្មាគិតថាមនុស្សតកាលណាលមោបលោបលន់នៅ ក្នុងចិត្តនឹកឃើញចង់តាបាននេះចង់តាបាននោះពីម៉ែអត់អភិវឌ្ឍខ្លួនឯងនេះមកកវល់ហ្នឹងឆ្លោះគ្នាដែរហ្នឹងអត់ទីចម្រើនទេចឹងអាត្មាជាសារដល់បងប្អូនទាំងឡាយដែលនៅជាកូនបើចង់ឲ្យជីវិតខ្លួនឯងហ្នឹងរីចម្រើនឈប់សង្ឃឹមអមរតកម៉ែឪហ្នឹងត្រូវឆ្នៃ ឆ្នៃរសយ៉ាងម៉េច ប៉ុន្តែថ្ងៃក្រោយគាត់ស្លាប់ទៅគាត់ឲ្យយើងទៅយើងយកទៅមិនអីទេប៉ុន្តែគាត់ថាកុំឲ្យមានអាចិត្តនឹងនោះឌូតអាហ្នឹងតែចិត្តយើងនោះឌូតអាហ្នឹងយើងអត់រីកចម្រើនទេព្រោះយើងផ្ញើវាសនាលើអាហ្នឹងអញប៉ុណ្ណឹងអញបានផ្ទះហ្នឹងអញបានអាហ្នឹងដល់យើងអត់គិតចង់បានអាហ្នឹងផងនៅមួយគាត់ជាប្រើសិនអញ្ចឹងទៅក៏ប៉ុន្តែគំនិតរបស់យើងយើងយើងអភិវឌ្ឍដើម្បីរកផ្លូវរស់ផ្សេងក្រៅពីមរតករបស់គាត់មិនមែនមើងងាយទេតែយើង មិនចង់រំខានគាត់ សរុបមកអាត្មាមិនឆ្លើយថាត្រូវតែចែកឬមិនចែកវាអាស្រ័យទៅលើអឺក្រុមគ្រួសារហ្នឹងថាតើជាមនុស្សយ៉ាងម៉េចក្នុងនឹងផង